ខ្ញុំមានរឿងចង់និយាយជាមួយខ្ញុំដឹងច្បាស់ក្នុងចិត្តថាអ្នកទាំងពីរមិនមែនជាមនុស្សបែបនេះទេតើមានរឿងអីបានផ្លាស់ប្ដូរអ្នកទាំងពីរលឿនយ៉ាងនេះធ្វើអញ្ចឹងដើម្បីអីកុំកុំកុំបើកុំកុំតូចណោះកុំតូចអូយច្រើន មកបង្កើតពួកគាត់មែនយកពេលវេលាគាត់មកកើតជាមួយពួកខ្ញុំអត់ប្រយោជន៍ចឹងទេណាមែនណាអូថតទៅដល់ហើយកូនបើក្តីក្តីក្តីសុខក្តីសុខរបស់កូនកូនតូចកូនតូចគឺគឺជាក្តីក្តីសុខរបស់ម៉ែម៉ែម៉ែម៉ែមិនមែនជាជាម៉ែបង្កើត ម៉ែម៉ែម៉ែជាម៉ែចិញ្ចឹមតែតែម៉ែក៏ក៏ស្រឡាញ់កូនតូចកូនតូចដូចគ្នាស្រឡាញ់ខ្លាំងខ្លាំងអ្នកអ្នកអាអ្នកអ្នកជួយមើលថែកូនតូចខ្ញុំអត់បានល្អផងណាអ្នកណាខ្ញុំខ្ញុំទុកចិត្តចិត្តលឿនអ្នកហើយអរគុណអ្នកទាំងពីរណាដែលធ្វើដើម្បីខ្ញុំនិងប្រពន្ធខ្ញុំខ្ញុំគ្មានអ្វីតបស្នងអ្នកទាំងពីរទេខ្ញុំសូមអរគុណណាស់ណាប៉ា ចាំពេញខ្ញុំអស់ចាប់ខ្ញុំមកទៀតអីសង្ឃឹមថាប៉ាជាមួយនឹងមុខតូចនៅមកជួយអត់មានក្តីសុខចឹងណាទៅសិនហើយម៉ែតែយើងទៅម៉ែតោះតោះកូនទៅចុះសុខសប្បាយណាកូនអូម៉ែឥឡូវយើងបាច់ចាំឡានទៅនេះយើងដើរទៅហ្មងហីតោះតោះតោះគាត់គាត់បើលុយច្រើនពេញនេះហើយទៅយើងទៅដើរលេងអាណាម៉ែណាម៉ែទៅញ៉ាទៀតម៉ែម៉ែខ្ញុំឈឺខ្ញុំឈឺខ្លាំងណាស់ ពេលដែលអ្នកទាំងពីរខ្លាចជាបែបនេះចេញពីចិត្តមិនប្រែត្រឹមសម្លឹងពីក្រោយក៏បានដែរអោយតែឃើញអ្នកមានក្តីសោកូនកូនកូនបើអាម៉ែម៉ែម៉ែនឹងយកកៅកៅនេះទៅទៅផ្ទះយើងយើងទាំងអស់ណ៎ ធ្វើអ្នកមានល្អណាជាភាសារបស់ខ្ញុំក៏ភាសាផងអ្នកមានអភិជនចឹងនិយាយទៅយើងញ៉ាំឆ្ងាញ់យើងបានកៅអៅស្អាតស្អាតរបស់ផើវាក៏ល្អល្អអូខ្ញុំសប្បាយច្រើនបែបមិនមែនឲ្យកំពឹងស្អាតណាអូយម៉ែម៉ែស្អាតពាក់ទៅស្អាតណាស់ណូស្អាតអូយដៃវែងទៀតម៉ែម៉ែម៉ែម៉ែអត់ដែរដែរបានពាក់អញ្ចឹងទេហើយហើយម៉ែម៉ែម៉ែជូតចិត្តអឺ ហើយហើយកូនកូនបើហ่าនេះអានេះអានេះបោះគេហ្នឹងម៉ែម៉ែម៉ែចង់បានបោះបោះខ្លួនឯងអត់អីទេម៉ែចាំហៅបងតូចទៅទិញឲ្យម៉ែថែមបើសិនជាគាត់ថាគាត់រវល់អត់ទិញឲ្យម៉ែធ្វើងក់គាត់ទិញទៅងល់ជាមួយគាត់ទិញទៅគាត់ទៅទិញឲ្យម៉ែអូចាំខ្ញុំទៅសុំលុយប៉ាក្មេងខ្ញុំទៀតប៉ាក្មេងខ្ញុំគាត់លុយឆោនេះណាម៉ែខ្ញុំយកពីគាត់ទៅអីទេមិនមិនមិនហើយកុំបើ ពួកពួកពេលនេះយើងយើងយើងមាន មានលុយមានលុយច្រើនយើងយើងយើងមានមានមានលុយណាណោយើងយើងមានលុយច្រើនអញ្ចឹងអញ្ចឹងម៉ែម៉ែមកទិញច្រើនហើយម៉ែម៉ែម៉ែលេងលេងលេងលេងក្រហើយនៅនៅកូនបើណោម៉ែម៉ែម៉ែម៉ែលេងរកអត់ចាយម៉ែម៉ែលេងដើររើសរើសកំប៉ុងទៀតហើយរើសរើសកំប៉ុងអុយស្អុយស្អុយណាស់កូនបើណោម៉ែម៉ែមើលរើសអាផ្សេងទៀតមើលម៉ែ និយាយថាបងតូចណាឥឡូវគាត់មួយថ្ងៃមួយថ្ងៃរវល់តែជាមួយម៉ែប្រកាសពួកគាត់ហ្នឹងអត់មានខ្វល់ពីយើងអត់មានខ្វល់ពីម៉ែអីសោះម៉ែម៉ែម៉ែនឹងកំពៅដោយដោយសារដោយសារតែនាងនាងម្ដាយម្ដាយក្មេកថ្មីបោះបោះកំពៅហ្នឹងអូយគ្រប់រុករំអួយបន្តិចស្អីស្អីបន្តិចក៏ក៏យំហឹម អត់អត់អត់គួរឲ្យស្រឡាញ់ទេណោះកូនបើណោះម៉ែនឹងម៉ែសំដែងរហូតម៉ែម៉ែម៉ែនេះចង់ចង់តែធ្វើបាបឲ្យអឺណានៃទេម៉ែចង់ធ្វើបាបមែនម៉ែទៅថ្ងៃណាប្រាប់ខ្ញុំផងណាអញ្ចឹងអញ្ចឹងអញ្ចឹងឯងកំពៅអញ្ចឹងអញ្ចឹងកំពៅជួយម៉ែមែនទេប្រកាសទេម៉ែអូចោលទៅចោលចោលចោលពីមុនគេមិនអញ្ចឹងទេ ជុំមិនក៏ឥឡូវផ្លាស់ប្ដូរលឿនមែនអូខេម៉ៃអូខេ27 27ណាមកបានជួបគ្នាម្ដងរងផងជាផងសំបាយម្នាក់ទេអញចេះមិនប្រសិទ្ធ Trong nhâm e <laughs> nhâm tư Nhâm tư nhâm tư Cùng bơ អាឡូអាឡូអត់អត់លូតទេកូនកំពៅ គេគេស្អប់ម៉ែគេគេស្អប់ម៉ែគេគេធ្វើបាបម៉ែម៉ែម៉ែស្អប់គេម៉ែម៉ែម៉ែស្អប់គេម៉ែហ្នឹងនោះសំដែងទេម៉ែមើលគេធ្វើបាបម៉ែធ្វើបាបម៉ែគេមិនណាធ្វើបាបគាត់អីទេជើជើជើម៉ែម៉ែមកកូនតូចជិះជិះកុហកម៉ែហ្នឹងម៉ែម៉ែទៅម៉ែទៅទៅម៉ែទេហើយនេះម៉ែយ៉ាងម៉េចហ្នឹងគាត់តែរឿងប៉ុណ្្នឹងចាំបាយបាយគ្នាដែរហ៎ម៉ែបើក៏ដូចគ្នា មិនក៏មិនជួយខាត់ម៉ែខ្លះទេអូហើយចង់ខ្ញុំធ្វើអីចាគឺជួយខាត់ម៉ែហ្នឹងហើយនោះដឹងហើយដែរថាបើស្អាតបកាឆេឆាយជួយខាត់កុំឲ្យវាយម៉ែបងទៅហើយចង់គាត់ម៉ែបងឯងតាមិនម៉ែខ្ញុំណាខ្ញុំមើលថែតែម៉ែក្មេងខ្ញុំទេម៉ែស្អាតនេះហើយជួយគាត់មិនមែនជាម៉ែក្មេងអូទេម៉ែក្មេងខ្ញុំមែនម៉ែក្មេងគិតតែពីញ៉ៃញ៉ៃក្តីសុកខ្ញុំមែនមួយថ្ងៃថ្ងៃមិនដឹងស្អីខ្លះឯងឈួតក៏មិនឈួតជាក៏មិនជាគិតតែពីកូនតូចកូនតូចកូនតូចញ៉ៃញ៉ៃធូរញ៉ាំថ្ងៃថ្ងៃ Ôi thôi nhá Anh à, nhảy nhảy nhảy nhảy Rồi thôi mang tớ Không dậy mùi á Tôi còn sợ quá Nè sao mà quên không Mà chạy đứa thầy đưa sao đâu Vâng Mình em á បើអូនមាននឹងខ្លួនអត់ថាអូនបដូរចរិតសឹងតែ360ដឺក្រេនេះគិតមើលខ្លួនឯងមើលថាញ៉ាំដូរចរិតឬក៏ខ្លួនឯងគិតច្រើនគឺអូនជាអ្នកដូរចរិតអូនពីមុនមិនមែនអញ្ចឹងទេអូនពីមុនគឺជាមនុស្សល្អចរិតល្អមិនចេះជេរមិនចូលចិត្តប្រើសម្ភារៈយំតែពេលនេះ សូម្បីតែម៉ែស្អាតហេតុអីបានជាអូនបង្រៀនឲ្យគាត់ខ្លាចទៅជាមនុស្សអាត្មានិយាយបែបនេះហ៎ទីងជីវិតប្រកបដោយភាពស្វាហាប់ហនុមានស្រាបៀគុណភាពខ្ពស់វិសាលភាពគ្រប់ពេលថ្មី Full of Blasto រសជាតិសូកូឡានិងស្ទ្រូប៊េរីថ្មីឆ្ងាញ់គ្រប់បាន Blasto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 ទីក្រៅថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតលើកមកព្រឹករីស្រឡាញ់លាបងចេញពីចិត្តហើយតែប៉ុណ្្នឹងសឹងថាខ្ញុំបដូរអូអាចថាខ្ញុំបដូរដូចមាត់តូចនិយាយក៏បានដែរប៉ុន្តែត្រូវគិតមើលផង ថាហេតុអីបើខ្ញុំបដូរ ពីមុនខ្ញុំធ្វើជាអ្នកគ្រាអ្នកកាត់ដេរប៉ុន្តែឥឡូវខុសហើយឥឡូវខ្ញុំគឺជាអ្នកមានខ្ញុំកូនប្រសាផងអភិជនហើយតែខ្ញុំធំប៉ុណ្ណឹងដែរអញ្ចឹងខ្ញុំក៏ត្រូវបដូរទាំងចរិតទាំងជីវភាពហើយឋានៈខ្ញុំដូចគ្នាបដូរតែឋានៈបានដែរតែកុំបដូរអតចរិតណាព្រោះថាអតចរិតដែលអូនកំពុងតែធ្វើនេះគឺគេហៅថាមនុស្សភ្លេចកំណើដើមកុំសំដីធ្លោះពេកភ្លេចខ្លួនណាមែន មុនពេលដែលយើងជួបមកប្រកាសរបស់យើងហ្នឹងណាក៏យើងក្រជាងខ្ញុំដែរមែនអត់ប៉ាម៉ាក់ខ្ញុំមិនទាំងពេញចិត្តក្បាលបងឯងផងចឹងកុំដៀលកំណត់ផងខ្ញុំព្រួយកំណត់យើងក៏មិនល្អជាងខ្ញុំហ្មងដែរអូនផ្លាស់ប្ដូរច្រើនណាផ្លាស់ប្ដូរមែនតើទាំងដែលអូនពីមុនមិនដែរចេះដៀលណានោះប៉ុន្តែឥឡូវខ្ញុំចេះប៉ុន្តែថែមទាំងកាច់ឆ្នះទាំងដែលអូនមិនដែរចេះធ្វើវាពីមុនមកនោះ អ្នកណាថាខ្ញុំអត់ចេះខ្ញុំអត់ចេះដោយសារតែខ្ញុំអត់បង្ហាញពីមុនខ្ញុំគ្រោះអាថាខ្ញុំអត់ហ៊ានក៏បានដែរប៉ុន្តែឥឡូវខ្ញុំខុសពីមុនហើយហើយខ្ញុំក៏ត្រូវតែធ្វើអីដែលខ្ញុំអត់ធ្លាប់ធ្វើពីមុនដែរបងឯងក៏ដូចគ្នាដែរល្មមហ៊ានចេះត្រឡប់ចរិតខ្ញុំហីហើយកុំចេះតែមកឈឺឆ្អាទៅជាមួយចរិតខ្ញុំទៀត អូយអូយបាក់ចិត្តណាអូបាក់ចិត្តណាអូយបានអូយបានបានបានជប់កូនហើយ បានជប់កូនហើយអូអូអូបាក់បាក់យូរហើយបាក់យូរហើយតែតែបានជើកហើយបានជើកហើយអូអូវាយវាយឲ្យងាប់ក៏អត់ឲ្យទូចទៅវិញដែរអត់ឲ្យទូចទៅណាទេអត់ឲ្យទូចទៅណាទេអាកូនទូចកូនទូចកូនទូចកូនទូចអើកូនអើកូនអើកូនកូនកូនបានជើកកូនហេហេហេ ឲ្យទុយទៅទេ អាកទុយអាទុយកូនម៉ាក់ហេអាទុយកូនម៉ាក់មីសบายទេបាយបាយបាយបានបានជួបកូនបាយចិត្តណាបាយចិត្តខ្ញុំថាបើសិនជាមីងលោតចូលទឹកហ្នឹងកាន់តែសบายបាយបាយអីអឺទឹកនេះបាយបាយអេ ហើយនេះម៉ាក់បងលុយទៅប៉ុណ្្នឹងមិនគាត់ឯងជួយហ៎មកខ្ញុំខ្លាចម៉ែស្អាតខឹងហ្នឹងណាហើយលើបាយទៅជួយគាត់ហើយតាមករឿងខ្ញុំធ្វើអីទៀតបានទេតាកុំញ៉ៃញ៉ាខ្ញុំទៀតទៅវិញណាណែហើយមិនអូនខោខើមែននេះហ่ะជួយមនុស្សដែលលងទឹកចិត្តស្លាប់អូនខ្លាចម៉ែស្អាតខឹងអញ្ចឹងហ៎មកម៉ែស្អាតមិនចូលចិត្តគាត់អញ្ចឹងខ្ញុំអត់ចង់ឲ្យគាត់ខឹងទេខ្ញុំក៏មិនទៅប៉ះពួរឯជាមួយម៉ែបកើតបងឯងដែរអូអញ្ចឹងម៉ែស្អាតស្អប់ម៉ែបង អញ្ចឹងអូនក៏តាមគាត់មកស្អប់ម៉ែបងអញ្ចឹងដែរមែនមិនស្អប់ទេធ្វើម៉េចបើខ្ញុំស្រឡាញ់កូនគេតែខ្ញុំក៏មិនចូលចិត្តដូចគ្នាណាមួយឲ្យធ្លាក់ខ្លះអញ្ចឹងក៏ល្អដែរកុំឲ្យលពើពេកថ្ងៃក្រោយឲ្យដឹងខ្លះថាស្អីគួរលេងស្អីមិនគួរលេងហ៎បើបបោលនឹងថាជ្រើគាត់ឯងពេលហ្នឹងអញ្ចឹងបងមិនទៅស្រឡាញ់អណឯងហើយក៏មិនរៀបការជាមួយអណឯងដែរ របស់មិនចង់បានប្រពន្ធដែលគ្មានធម៌មេត្តាចារឹកអាក្រក់សំបីតែសម្លេងនិយាយចេញមកក៏អាក្រក់ហើយបើសិនជាអូនទៅស្រឡាញ់ម៉ែបងឲ្យដូចម៉ែស្អាតទៅពិធីហ៎បងសួរពិធីស្អីផ្សេងចេះបខំបានណាតែអារម្មណ៍ស្រឡាញ់បខំតាមណាបានប៉ុន្តែបងគិតទៅបើសិនជាមិញបានជួយគាត់អត់តាន់ទេ ប្រហែលជាខ្ញុំឥឡូវនេះកំពុងអង្គុយសើចឯងមើលទៅណែហើយឯងនិយាយពាក្យនឹងចេញមករួចហ៎ ណាអូសួរតែនិយាយពាក្យហ្នឹងមករួចដែរណាមិននិយាយពេលហ្នឹងហ៎អើបងតូចបងទៅមិនមិនក៏ក៏ឈ្មោះគ្នាលឺលឺម៉េម៉េហាអឺអូម៉ែម៉ែម៉ែម៉ែលឺថាម៉ែម៉ែម៉ែម៉ែបោះគុណតូចធ្លាក់ធ្លាក់ក្នុងទឹកហ៎អូហើយចុកចុកចុកពេលនេះមិនមិនមិនហើយអូអូ ហើយហើយហើយមានមានមានមានលងទឹកស្លាប់អត់តាកូនបើម៉ែគាត់ជួយបាត់ទេស្ដាយណាណោកុំកុំអីបានបានហូបអាអាបអីអីនោះចាំណាចាំមកអត់ធូរហ្មងបងអត់តែមែនតើនេះយើងធ្វើហួរឲ្យស្អាតនោះម៉ែព្រោះពូដាក់ពណ៌7ពណ៌ហ្មងណាពុញនឹងឃើញបើសុបាយណាស់ម៉ែកែ nghiền nghiền nghiền nghiền nghiền mày mày mày mày tôi tôi tôi tôi tôi tôi tôi tôi cùng nửa chặt mai nó mày ភាពវ៉ាវម៉ែដាស់សាយម៉ែឡាច់ឡងទូតណាទូតទូតគុំនៅចិត្តទូតទូតនៅត្រង់នឹងហើយណានៅចិត្តម៉ែអីគុំនៅចិត្តអីឆ្លងម៉ែឡាច់ឆ្លងណាម៉ែឡាច់ឆ្លងអូតែតែតែទូតគុំចេញពីតុបណាម៉ែឡាច់ម៉ែឡាច់ម៉ែម៉ែឡាច់គេហ៊ុនម៉ែលាក់ទឹកទៀតម៉ែឡាច់ណាទូតណានៅត្រង់នឹងហើយម៉ែធ្វើម៉េចមានគេរួចម៉ែធ្លាក់ទឹកហើយអត់អត់អត់ដឹងទេអត់ ដឹងទេតបដឹងតបដឹងទេតែតែព្រោះគំទៅព្រោះនឹងអញ្ចឹងណាព្រោះនឹងចិត្តម៉ែនឹងមកផ្លាត់ផ្លាត់ផ្លាត់លាក់ទឹកទៀតផ្លាត់លាក់ទឹកទៀតនេះងាងាឆាឆាឆាអូលាក់ទឹកមកលងាអូទុកនេះអូកំទឹកទុកទុកហើយម៉ែថាហើយកុំមកចិត្តឯងអាឡងណាម៉ាស់ឡាច់ទុកឆ្លងម៉ាស់ឡាច់ទុកឆ្លងណាទុកណាឆ្លងក៏ឆ្លងទៅម៉ែហើយទុក តែខ្ញុំចង់ឲ្យម៉ែពីងជីវិតប្រកបដោយភាពស្វាហាប់ហនុមានស្រាបៀគុណភាពខ្ពស់វិសាលភាព គ្រប់ពេល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 ទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតលើមកព្រឹកព្រឹងស្រឡាញ់លាបងចេញពីចិត្តខ្ញុំចង់អោបម៉ែការពីម៉ែមិនឲ្យណាខ្ញុំមិនធ្វើបាបម៉ែទេណាម៉ែឈប់ខ្លាចទៅណាម៉ែណាខ្ញុំសុំទោសដែរ ដោយសារតែខ្ញុំធ្វើម៉ែទៅជាបែបនេះអត់ទេពេលមកពីទូទេហេអត់ពេលមកពីទូទេអត់ទូម៉ែល្អណាស់គុណគុណទូអូនណាម៉ែម៉ែគុណទិញណាហេតុអីក៏គ្រប់គ្នាផ្លាស់ប្ដូរហេតុអីពេលនេះខ្ញុំមានអារម្មណ៍ថា មានតែម៉ាក់បង្ការរបស់ខ្ញុំដែលយល់ពីចិត្តខ្ញុំបំផុតនោះ។ កូនតូចកូនតូចម៉ាស់ឡានម៉ាស់ឡានម៉ាស់ឡានមានអីមកមានអីឡាយណាយឡាយណាយអើយជួយឃើញ ប៉ាអូនធ្វើអីហ្នឹងហ៎មិនប៉ាមកបន្លាយគាត់ចឹងម៉ែក៏ដូចគ្នាថ្ងៃដឹងឯណៃថាស្តេគាត់សោយមកវាចង់បន្លាយឲ្យបាត់ឈួតហ្នឹងណាឈួតរហងៃពេលធុញសឹកអីតែមានអីម៉ែសុវ័យណាស់ណាសបាយសបាយសបាយណាស់ណាកូនតូចមកមកមកលេងលេងលេងបន្លាយខ្មោចជាមួយគ្នាអីអត់ទេ នេះអូនហ៊ានថែម៉ែបងឈួតអញ្ចឹងបងកូនតើបងគិតថាអ្នកដែលឈួតជាងគេនោះគឺអូនហ្នឹងឯងដែលឈួតខ្លាំងបំផុតនោះម៉ែក៏ដូចគ្នាខ្ញុំមិននឹកស្មានថាម៉ែមកចូលដៃចូលជើងមកបន្លាច់ម៉ែខ្ញុំអញ្ចឹងសោះបើម៉ែមិនពេញចិត្តគាត់ម៉ែគេចមុខពីគាត់ទៅចាំបាច់មកធ្វើបាបគាត់បែបហ្នឹងហ៎មកពីអីម៉ែ គឺគឺគឺសុបាយលេងលេងលេងលេងលេងដល់សុខសុបាយមែនធ្វើសុបាយហ្មងតែពេលឃើញមនុស្សឈួតភ័យឲ្យខ្លាចចឹងទៀតល្អមើលមែនម៉ៃខ្ញុំម៉ៃខ្ញុំរបស់នេះសំទេឈប់រវីវជាមួយម៉ៃខ្ញុំបើហើយនេះអូនចង់បានអីធ្វើម៉េចហ៎ឬមួយក៏អូនចង់លេងដែរបើលេងចង់នៅជាមួយម៉ាក់បងហើយប្រាប់មួយម៉ាត់ តែកុំធ្វើអញ្ចឹងដាក់គាត់អីអត់អត់លេងហើយឯងមិនត្រូវលេងខ្ញុំនឹងនៅផ្ទះនឹងខ្ញុំក្លុកឲ្យមានរឿងល្អមើលហងហើយជាពិសេសក្លុកជាមួយម៉ែឈួតនេះហេតុអីហេតុអីហ៎មកបញ្ញាស្អប់គាត់គាត់យកបង្កើតចេញពីអ្នកទាំងអស់គ្នាម៉ែស្អាក៏ស្អប់គាត់ដែរមិនឥឡូវសោះម៉ែតែសិតធ្វើបាបមនុស្សឲ្យគេទៅដើមក៏មិនបានដែរមែនខ្ញុំមិនមែនជាកម្មសិទ្ធិរបស់អ្នកទាំងអស់ ជាពិសេសលែងជាកម្មសិទ្ធិរបស់មនុស្សអាក្រក់ដូចជាអូនចឹងឯងបាទគ្រាន់ថាគ្រាន់ទៅហើយបាយផឹកគ្នាហាហើយក៏មកឃើញមុខគ្នាធន់ចិត្តហាន់ម៉ៃចឹងទៅតែដល់ពីចង់បានអីប្រកាសហ៎ប្រាប់ខ្ញុំមកខ្ញុំនៅទៅរកឲ្យតែឈប់ធ្វើបានម៉ៃខ្ញុំទៀតណាកុំមករីវីវជាមួយគាត់ទៀតម៉ៃប្រាប់ឲ្យចង់បានអីគឺ គឺម៉ែចង់បានលុយអញ្ចឹងគុណគុណគុណតូចឲ្យឲ្យលុយម៉ែមកឲ្យលុយម៉ែមកមែនទេឲ្យលុយខ្ញុំមកច្រើនមកឲ្យច្រើនច្រើនខ្ញុំនឹងដើរចេញខ្ញុំសន្យាថាឈប់ធ្វើបាបម៉ែឈួននេះទៀតទេហើយខ្ញុំនឹងដើរចេញពីជីវិតអ្នកទាំងអស់គ្នាហើយក៏ដើរចេញពីជីវិតម៉ែដូចគ្នាលុយហ៎អូនឃ្លានលុយដល់ថ្នាក់ហ្នឹងហ៎រហូតដល់ថ្នាក់ភ្លេចបណ្ដូលចេតនាចឹងមែនទេហ៎ ហើយអូនទៅជាមនុស្សមុខលុយតាំងពីកាលហ៎ហើអីខ្ញុំមុខលុយអញ្ចឹងអូនឡើយមកចង់ឲ្យចេញហ៎អូនឈួតទេអូនឈួតមែនតើដឹងអត់ថាពេលដែលអូននិយាយអញ្ចឹងបងឈឺប៉ុណ្ណាហ៎ហេតុអីហេតុអីអូននិយាយពាក្យនេះចេញមកបានហ៎ហេតុអីអ្នកទាំងពីរចង់បានប្រហែលប្រាប់ខ្ញុំមកខ្ញុំរកឲ្យបាន ខ្ញុំសន្យាថាមិនឲ្យខ្វះមកកម្មសេនទេតែត្រូវធ្វើតាមសន្យាថ្ងៃស្អែកនេះខ្ញុំនឹងប្រមូលប្រាក់មួយចំនួន ដើម្បីឲ្យអ្នកទាំងពីរចាយអស់មួយជីវិតមានតែប៉ាក្មេកឯនេះបើនិយាយយល់គ្នា តែខ្ញុំគិតថាឥឡូវហ្នឹងយប់ពេកឯងសំស្អែកផុតចាំយើងនិយាយគ្នាណាតើម៉ែទៅលុយតែយើងបានលុយច្រើនតើម៉ែអើយ shouldn't con mà ăn nhỉ ôi mày ơi nhưng mà hai chị miên mà rồi phải xuống lên ម៉ែម៉ែម៉ែប្រហែលជាជាជាបាច់បាច់បាច់សបកៅម៉ែក្អូបណាស់ម៉ែហមមើលអេបងតូចពួកអូនណាឥឡូវមានលុយច្រើនណាមកមិនចាំខ្វះខ្វល់ពួកអូនទៀតទេណាតែសារតែពួកអូនក៏មិនបាននឹកលឹកគាត់ដែរមែនទេហ្នឹងហើយចាឥឡូវ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 ដុំស៊ុបខ្នុរថ្មី មានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិជាក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតលើមកព្រឹករីស្រឡាញ់លាបងចេញពីចិត្តអូស្អាតណាស់រវល់ទៅទិញកាអាណាទិញរូបទិញកាអាស្អាតស្អាតពាក់ម៉ែអូ ចម្លែកម៉េចប្រែនប្រែនប្រែនប្រែនអូឡានទៀតអ៊ូឡានឡាន ឡានធំធំហើយហើយម៉ែម៉ែនឹងយកទៅផ្ទះធំទៀតផ្ទះធំទៀតអូយម៉ែម៉ែម៉ែម៉ែម៉ែនឹងទៅទៅទៅទិញអាផ្ទះថ្មីថ្មីដល់ធំធំម៉ាស៊ីនម៉ែដាក់ម៉ាស៊ីនម៉ែម៉ែម៉ែដាក់ដាក់ដាក់ដាក់កង្ហាលទៀតនោះអត់អត់ម៉ាស៊ីនទៅចាក់ម៉ែទៅខាលអីលុយប៉ុណ្ណឹងអីចាស់អាផ្ទះចាស់នឹងបោះចោលវាគ្មានប្រយោជន៍ទេព្រោះឡើងមកជីវិតទៅបើដឹងមានលុយចឹងមកយកយូរឯងមែនហ៎បងចឹងមកយកទៀតបងអូនណាបងទៅហើយ ម៉ែម៉ែម៉ែម៉ែទៅហើយណាកូនតូចណាបាយបាយបាយចេះឆោតជាមួយបងតូចទៅកូនបើអូយមករៀមឈើមកពេលណាតិចទៀតឡានមកយើងឲ្យឡានឲ្យឲ្យទឹកដុកហ្មងណាមិនឲ្យអាប់អីទៀតយើងឲ្យធីបធីបគេច្រើនច្រើនទៅនៅកូនតូចនៅកំពៅណោខ្ញុំមានរឿងចង់និយាយជាមួយខ្ញុំដឹងច្បាស់ក្នុងចិត្តថា អ្នកទាំងពីរមិនមែនជាមនុស្សបែបនេះទេតើមានរឿងអីបាន ផ្លាស់ប្ដូរអ្នកទាំងពីរលឿនជាងនេះធ្វើអញ្ចឹងដើម្បីអីកុំបើកុំកូនតូចណោះកូនតូចអូលឺលឺច្រើន គាត់មិនចិត្តជាមួយនឹងតាមអបកាផងគាត់មែនយកពេលវេលាគាត់មកកើតជាមួយពួកខ្ញុំអត់ប្រយោជន៍ចឹងឯងណាមែនណាអូថតទៅដល់ហើយកូនពើក្តីក្តីក្តីសុខក្តីសុខរបស់កូនកូនតូចកូនតូចគឺគឺជាក្តីក្តីសុខរបស់ម៉ែម៉ែម៉ែម៉ែមិនមែនជាជាម៉ែបង្កើត ម៉ែម៉ែម៉ែជាម៉ែចិញ្ចឹមតែតែម៉ែក៏ក៏ស្រឡាញ់កូនតូចកូនតូចដូចនេះស្រឡាញ់ខ្លាំងខ្លាំងអ្នកអ្នកអាអ្នកអ្នកជួយមើលថែកូនតូចខ្ញុំបានល្អផងណាអ្នកណាខ្ញុំខ្ញុំទុកចិត្តចិត្តលឿនអ្នកហើយអរគុណអ្នកទី2ណាដែលធ្វើដើម្បីខ្ញុំនិងប្រពន្ធខ្ញុំខ្ញុំ គ្មានអ្វីតបស្នងអ្នកទាំងពីរទេខ្ញុំសូមអរគុណណា ខ្ញុំអស់ចាប់ខ្ញុំមកទៀតអីសន្តាប៉ាជាមួយដល់មុខតូចនៅមកជួយអត់មានក្តីសុខចឹងណាទៅសិនហើយម៉ែតើយើងទៅម៉ែតោះតោះកូនទៅចុះសុខសប្បាយណាកូនឥឡូវយើងបាច់ចាំឡានទៅនេះយើងដើរទៅហ្មងហីតោះតោះតោះគុតគុតបើលុយច្រើនពេញនេះហើយទៅយើងទៅដើរលេងអាណាម៉ៃណាមកទៅអាទៀតម៉ែម៉ែខ្ញុំឈឺខ្ញុំឈឺខ្លាំងណាស់ ពេលដែលអ្នកទាំងពីរខ្លាចជាបែបនេះលាមកព្រឹករីស្រឡាញ់លាបងចេញពីចិត្តមិន ដើម្បីម៉ែបើធ្វើអញ្ចឹងធ្វើអីបើបើគេគេបើស្រឡាញ់ស្រឡាញ់កូនតូចខ្លាំងណាស់បើបើធ្វើអញ្ចឹងបើបើមិនមិនពិបាកចិត្តទេហ៎ម៉ែដើម្បីបងតូចដើម្បីម៉ែខ្ញុំនឹងធ្វើណា ខ្ញុំនឹកបងតូចណាស់ម៉ែប៉ុន្តែខ្ញុំដើរដល់ចំណុចនេះហើយខ្ញុំអាចត្រឡប់ទៅវិញទេម៉ែចាំយើងទៅរស់នៅកន្លែងណាដែលគេអត់ឃើញយើងណាម៉ែណាម៉ែម៉ែម៉ែទៅចេញចេញពីទីនេះពីទីនេះទៀតដែរអញ្ចឹង អញ្ចឹងម៉ែម៉ែលែងបានជួបជាមួយនឹងនឹងកូនតូចទៀតហើយហ៎ម៉ែម៉ែម៉ែនឹងទៅប៉ុន្តែប៉ុន្តែម៉ែមិនអោយឲ្យបើទៅជាមួយជាមួយនឹងម៉ែទេម៉ែម៉ែមិនអោយបើទៅ ទៅពិបាកជាមួយនឹងម៉ែទេណាម៉ែម៉ែអាចអាចនៅម្នាក់ឯងបានអត់ទេម៉ែមានពិបាកណាស់ អត់មានបាក់ទេណាម៉ែណាដល់ដើម្បីម៉ែដើម្បីកូនតូចបើបើបើបើបើបើពិបាកច្រើនហើយអញ្ចឹងបើបើទៅទៅនៅជាមួយនឹងឪពុកម្ដាយបង្កើតបើទៅណាអត់ទេម៉ែខ្ញុំអត់បាននៅជាមួយបងតូចម្នាក់អីខ្ញុំមិនអាចអត់នៅជាមួយម៉ែទៀតទេណាម៉ែ ខ្ញុំត្រូវមើលថែម៉ែជំនួសបងតូចខ្ញុំចង់នៅជាមួយម៉ែណាម៉ែម៉ែម៉ែក៏ក៏នឹកកូនតូចដូចគ្នាតែតែយើងយើងយើងធ្វើក៏ក៏ដើម្បីកូនតូច

ទៅចោលខ្ញុំមករកខ្ញុំវិញមក ដឹងអត់ខ្ញុំស្រឡាញ់អ្នកទាំងពីរខ្ញុំស្រឡាញ់អ្នកទាំងពីរប៉ុណ្ណាដឹងអត់ខ្ញុំនឹងអ្នកទាំងពីរ លហើយនឹងម៉ែស្អាតទៅណាកូនអត់ទេម៉ែខ្ញុំខ្លាចគេធ្វើបាបម៉ែខ្លាចគេមានគំនិតមិនល្អចរិតរបស់គេមិនដូចពីមុនទេណាម៉ែពួកគេមិនប្រែប្រួលទៅណាទេគ្រប់រូបភាពទាំងអស់សិតតែជាការសម្ដែងគេចង់ឲ្យកូនកាត់ចិត្តពីពួកគេបើម៉ែស្អាតខ្ញុំនឹងទៅរកអ្នកទី2មកវិញកូនបើអាពេលយើងមិននៅទីនេះកូនកូនកូនតូចរកយើងអត់ឃើញទេណោះអត់ឃើញទេណាម៉ែបងទួយក៏អត់ដឹងថាយើងមកទីនេះទេ ទៀតពួកយើងនឹងបំភ្លេចបងតូចនឹងបំភ្លេចអ្វីៗគ្រប់យ៉ាង ហើយយើងនឹងរស់នៅបែបសាមញ្ញនៅជនបទបើចាំបាច់ខកពីអ្នកណាទៀតទេណាម៉ែម៉ែម៉ែបងតូចបងតូចតតតចង់យូរយូររត់ទៅហើយតែអូនទៅណៃបងច្រឡំមនុស្សហ្នឹងណាកុំបើធ្វើធ្វើមិនទៅ គូកូនតូចតាមតាមតាមរកយើងឃើញហើយយើងរត់ទៅណាទៀតទៅអាកូនពៅអញ្ចឹងយើងរត់រហូតដល់គេរកយើងលែងឃើញណាម៉ែម៉ែពៅនៅទៅពេនៅទៅពេចង់ទៅណាចង់ខ្ញុំទៀតហើយទៅជាមួយប៉ាម៉ែបង្កើត ចិត្តនៅស្ដាយមានអារម្មណ៍កាន់តែឆ្ងាយដូចជើងមេលះបងក្តីស្រឡាញ់សូលះបងអទឹកភ្នែកសង្ឃឹមថ្ងៃស្អែកជាថ្ងៃល្អមួយលានការចងចាំ ចិត្តត្រូវប៉ះទង្គិចជាប់បន្តព្រោះតែចិត្តស្រឡាញ់លះបង់ដួងចិត្តស្មោះសរជូនពរពីក្រោយដោយស្នាមញញឹមលើមកព្រោះក្តីស្រឡាញ់លះបង់ចេញពីចិត្តមិន